ទេវតា ស្នាពេលឃើញស្រីត្រឡប់ព្រោះប្រាចង់ថា ងដើរក្រុមស្នេហ៍អូនបាំងដងប្រាពកលឿនម្លឹងតារាអើយមិនធំប្រឹងរៀងទូមេឃនៅមានពន្លឺបើចង់ឈ្នះរួចហើយចោះចាញ់